ចិត្តទៀមទានេះក្បែរគ្នារហូត ជួបម្ដងទៅមួយថ្ងៃនឹកស្ទើរតែគូ kia tim tìm